បាទបងប្អូនអភិនិហាខ្លាំងមែនតែនកាលពីផ្សាយមិញនេះបងប្អូនចំពោះខ្ញុំបាទហើយតិចទៀតនេះខ្ញុំនឹងរៀបរាប់ពីដំណើរនៃសាច់រឿងនេះទៅកាន់បងប្អូនទាំងអស់គ្នាបាទដែលហេតុការណ៍នេះកើតនៅមុខវត្តអណាឡោមផ្ទាល់តែម្ដងបាទនេះគឺទស្សនវិជ្ជាដែលខ្ញុំចូលទៅថ្វាយបង្គំបាទព្រះអង្គដែលមានព្រានាមថាប្រឡោមបាទលោកតាប្រឡោមបារមីលោកតាប្រឡោមនៅវត្ត បាទនៅមុខវត្តអាណាឡោមរាជធានីភ្នំពេញជានេះឯងនៅពេលដែលខ្ញុំទៅថ្វាយបង្គំសូមសេចក្តីសុខសេចក្តីចម្រើនគណៈពេលនោះម៉ោងប្រហែលជាង11ទៅហើយអញ្ចឹងណាបងប្អូនម៉ោងជាង11យប់ទៅហើយអញ្ចឹងបានរៀងងឹតងឹតបងប្អូនណាបាទនៅពេលដែលខ្ញុំសូមសេចក្តីសុខនេះគណៈនេះដែលខ្ញុំសំភារសូមសេចក្តីសុខឬសំឡេងចូលត្រចៀកខ្ញុំខាងឆ្វេងខ្លាំងមែនតើឬសូបាទលឺសូរសំឡេងហឹសបាទដកដង្ហើមធ្ងន់អញ្ចឹងបាទខ្ញុំងាកមើលទៅថាណាស្រ័យដាក់ត្រចៀកខ្ញុំអីសំឡេង ជាហាងស្ដាំដូចអត់លឺអីទេប៉ុន្តែជាហ្នឹងឮសំឡេងធ្ងន់មែនតើខ្ញុំងាកឆ្វេងស្ដាំរមើលប៉ុន្តែអត់មានឃើញទស្សនភាពអីទេហើយនៅហ្នឹងមានតែក្រុមការងារខ្ញុំប្រហែលជា2នាក់អ្នកថតម្នាក់ហើយនឹងអ្នកស្រីនាយិកាម្នាក់តែប៉ុណ្ណឹងហើយអត់មាននរណាផ្សេងទេអញ្ចឹងខ្ញុំឆ្ងល់ចាំម្នាក់ណាស្រេចរមើលឃើញខ្ញុំនឹងចិត្តថាតំណងជាបារមីបានលោកតាប្រលោមហើយឬក៏បារមីដែលក្រងនៅដែនដីនេះ ផ្ទាល់តែម្ដងគឺនៅមុខវត្តអណាឡោមចឹងណាបងប្អូនពេលខ្ញុំគិតឃើញចឹងខ្ញុំគាត់តាំងស្មារតីដើរមកហាក់ដូចជាមិនផិតមិនភ័យទេមែនឃើញទេខ្ញុំទស្សនភាពខ្ញុំដើរមកធ្វើធម្មតាពួកឯងខ្ញុំអត់បានប្រាប់ទៅដល់ក្រុមការងារដែលកំពុងតែថតនៅបរិវេណនឹងទេអំឡុងពេលហ្នឹងចឹងហើយខ្ញុំដើរចេញមកក្រៅរហូតដល់ធ្វើដំណើរទៅមាត់ទន្លេបាទទៅមាត់ទន្លេមាត់អីស្រស់ស្រូបខ្យល់អាកាសបរិសុទ្ធហើយបានខ្ញុំឡើងមកវិញបានខ្ញុំប្រាប់ទៅដល់បាទពួកគាត់ថាតើបាទ បាទមិញនេះខ្ញុំបានទៅបន់ស្រន់នឹងក្នុងហេតុការណ៍នឹងក៏ឃើញបាទមិនឃើញទេបងប្អូនក៏ឮសំឡេង បាទសន្ធើឡើងបាទរន្ទឺឡើងដាក់ត្រចៀកខ្ញុំខាងឆ្វេងខ្លាំងមែនទែនឮសំឡេង ចឹងបងប្អូន បាទពេលហ្នឹងខ្ញុំប្រាប់ពួកគាត់ពួកគាត់មានអារម្មណ៍ព្រឺក្បាល និងព្រឺរោមដៃរោមជើងខ្លាំងមែនតើហើយការលើកឡើងរបស់ខ្ញុំនេះមិនបាន ប្រឌិតក្នុងហេតុការណ៍ណាមួយដើម្បីប្រយោជន៍អីមួយទេព្រោះអីទោះបីជាខ្ញុំប្រឌិតក៏មិនមិនមានប្រយោជន៍អីសម្រាប់ខ្ញុំដែរខ្ញុំលើកឡើងនេះ ជាហេតុការណ៍ពិតជាទស្សនវិជ្ជាពិតដែលកើតឡើងចំពោះខ្ញុំបានកាលពី ថ្ងៃសិលមិញនេះថ្ងៃទីបាទ7 បាទខែ12បាទឆ្នាំ2022នាវេលាម៉ោងប្រមាណ11:30នាទីអាត្រិតយប់បងប្អូនយើងបន្ទាប់ពីខ្ញុំ បាទរៀបរាប់ប្រាប់គាត់គាត់មានអារម្មណ៍ថាភ័យបាទរន្ធត់បាទ ជាមួយ headcast នឹងដែរប៉ុន្តែគាត់នៅជាមួយខ្ញុំនៅពេលដែលគេ លើសំឡេងស្រែកដាក់តិចខ្ញុំហ្នឹងពួកគាត់អត់បានឮទេអត់បានឮគេអញ្ចឹងខ្ញុំគិតថាគេលោយើងនិយាយខុសមាត់ខុសកអីក៏បានវិភាគសាមួយពួកគាត់នឹងប្រាប់ពួកគាត់អំពីដំណើរ headcast ហ្នឹងតែខ្ញុំបានបញ្យល់សំឡេងចូលជាខ្ញុំតែមួយខាងទេបាទមួយខាងទៀតអត់ចូលទេអញ្ចឹងខ្ញុំចង់សុំខមាទោស បាទចំពោះបារមីហ្នឹងគេលោកយើងនិយាយខុសប៉ុន្តែខ្ញុំគិតថាខ្ញុំអត់និយាយខុសទេគណៈពេលហ្នឹងណាអញ្ចឹងក៏ចូលទៅជួបបាទលោកតាម្ដងទៀតបាទអំឡុងពេលម៉ោងប្រហែល12ទៅហើយនឹងជួបម្ដងទៀតណាបាទហើយទៅម្ដងនេះ ទៅជាមួយបងប្រុសដែលគាត់ជាអ្នកយាមម៉ូតូយាមកង់នៅម្ដុំទល់មុខវត្តប្រឡូមនឹងគណៈដែលម៉ោង11 12លោកតារត់ស៊ីក្លូតេស៊ីក្លូគាត់កំពុងសម្រាកពេញបាទតាមបណ្ដោយ មុខវត្តនឹងផ្ទាល់តែម្ដងបាទពេលនេះខ្ញុំបានសួរគាត់ថាតើបារមីលោកតាឈ្មោះអីគាត់ប្រាប់ថាលោកតាប្រឡងក៏មានបារមី ខ្លាំងមែនតើបាទធ្វើបាទខ្លាំងខ្លាំង សង្គ្រាមមន្ត្រីតូចមន្ត្រីធំអ្នកមុខអ្នកការអ្នករស៊ីតូចធំបានអ្នកលក់អនឡាញអីជាច្រើនតែងទៅទៅបន់សូមសេចក្តីសុខសេចក្តីចម្រើនជាពិសេសរស៊ីមាន បានកកបកើតការវាលភូមិអីចឹងណាគាត់និយាយយីហោយីហាចឹងមានន័យថាបារមីនឹងខ្លាំងហើយអ្នកទៅថ្វាយអ្នកទៅបន់នឹងមិនថាយប់ព្រឹកល្ងាចអត្រាតយប់ជ្រៅអីតែងតែមានឡានម៉ូតូទៅឈប់នឹងចូលទៅបន់ស្រន់នឹងដាក់ទាំងវាយជាប្រចាំអីចឹងទៅហើយនេះគឺ ទស្សនភាពដែលខ្ញុំសម្ភាសគាត់នេះគាត់នេះជាការសាកសួរខ្លីប្រហែលជា1នាទីជាង2នាទីតែប៉ុណ្ណោះហើយខ្ញុំមិនអាចចូលបានយូរអីសួរកាន់តែច្រើនមានអារម្មណ៍ថាកាន់តែរន្ធត់កាន់តែផិតកាន់តែភ័យបងប្អូនកាន់តែមានអារម្មណ៍ថាព្រឹកក្បាលទៅព្រឹកក្បាលទៅព្រឹកក្បាលទៅយើងខ្ញុំមិនអាចសួរគាត់បានច្រើនខ្ញុំក៏សម្រេចចិត្តបាទឈប់សួរហើយ ខ្ញុំសួរប្រហែលជា2 3សំណួរខ្ញុំក៏ឈប់សួរក៏ដើរសម្ដៅទៅរកឡានវិញខណៈដែលក្រុមការងារខ្ញុំពីរនាក់នៅទីតាំងនេះផ្ទាល់ហើយគាត់នឹងបដិទ្ធយករូបភាពនៅជុំវិញនេះប៉ុន្តែ នៅក្នុងហេតុការណ៍បដិទ្ធយករូបភាពនេះបាទកាមេរ៉ារបស់ខ្ញុំក៏ជួបនៅហេតុការណ៍មានខ្យល់បាទសន្ធើមកយ៉ាងខ្លាំងបក់មកយ៉ាង ខ្លាំងហាក់ដូចជាបាទឡើងវឹតបាទ ខ្យល់បក់មកធ្វើឲ្យគាត់បាទមានអារម្មណ៍ថាចម្លែកក្នុងចិត្តព្រឺក្បាលឡើងវិញ ព្រឺក្បាលម្ដងទៀតគាត់ក៏សម្រេចចិត្តបាទធ្វើដំណើររត់ចេញពីកន្លែងថតហ្នឹងសំដៅទៅកាន់ឡានជាមួយខ្ញុំដើម្បីត្រឡប់មកវិញ បាទបាទបងប្អូនហេតុការណ៍នេះជាហេតុការណ៍ពិតកើតឡើងចំពោះខ្ញុំបាទផ្ទាល់ដែលជាអ្នកយកព័ត៌មាននៅទីតាំងនេះហើយក៏ដូចជាអ្នកថតរបស់ខ្ញុំគឺជួបហេតុការណ៍ពិតបាទមិនបានប្រឌិតអ្វីទាំងអស់បាទអរគុណច្រើនបងប្អូនបាយបាយ